អ្នកដែលគ្រាន់តែស្ដាប់ស្ដាប់ទៅស្លុតទៅអូយ៉ាងមានខ្ញុំនឹងវាមិនទៅទេហើយអីចឹងទៅចឹងប៉ុន្តែបើបើជាការឃើញធัวពិតមែនអត់ទេចឹងអត់មានការបានសម្បត្តិអីក្នុងโลกនឹងឲ្យដូចជាការដែលបានឃើញធัวចឹងទេពីព្រោះអានេះវាជាការរំដោះខ្លួនយើងចេញអំពីគុកណា រំដោះខ្លួនយើងចេញអំពីទ្រង់មច្ចរាជចឹងទេតើពីព្រោះអាការដែលខ្វល់នឹងខ្លួនយើងនៅក្នុងភពនេះយើងបាននេះយើងបាននោះវានៅជាមួយភ័យហ្នឹងណាវាមិនមែនបានហើយសុខទេណាប៉ុន្តែវាមិនដឹងធ្វើម៉េចឲ្យរួចពីភ័យភ័យនឹងចាស់ភ័យនឹងឈឺភ័យនឹងស្លាប់ភ័យនឹងបាត់បង់ ចឹងទៅណាណាភ័យនឹងការដែលវាខ្វះខាតដែលខ្លួនឯងធ្លាប់តែមានបានធ្លាប់តែសบายរីករាយចឹងប្រព្រឹត្តចោរកម្មអីអីផ្សេងផ្សេងចឹងទៅណាហើយ ធំដុំទៅទៅចាប់អ្នកនេះអ្នកនោះចម្រិតយកប្រាក់អីចឹងទៅ50ម៉ឺនដុល្លារអីចឹងទៅគឺដល់គេចាប់បានណាអានឹងវាត្រូវនៅក្នុងទីឃុំខាំងបើមានកូនរយោស្ដាប់ធัวក្នុងគុកទៅអាចស្រោចស្រង់បានមិនតន់មិនតន់អស់ អស់សិទ្ធអីដែលនឹងថាលែងបានមកជាពុទ្ធបរិស័ទលែងបានជាអ្នកប្រព្រឹត្តធម៌អីហើយនោះទេណាណាជួនកាលវាអាចសង្វេកក់ស្លឹកក្នុងជីវិតដែលវាត្រូវភពនេះទៀតសង្កត់ដែលវាត្រូវជីវិតនេះឯងដាក់ទៅរនកម្មមកអញ្ចឹងទៅវាអាច សង្វេគចឹងទៅឬធោអាអីចឹងទៅវាអាចទទួលយកការពិតបានដែរគឺណាប្រសើរជាងការដែលរស់នៅក្រៅគុកព្រឹត្តបាបកម្មណាពេញបន្ទុកមកណាហ្នឹងក៏នៅមានឱកាសបានដែរគឺណាមើលសំបីតែឧត្តរសាមណេរ អានឹងលើកនៅនឹងក្នុងគុកទៀតដោតនឹងឈើអណ្ដោតណាអានឹងជាសិស្សរបស់ព្រះសិរីបុត្រនឹងព្រះរាមានវិភាព្រះសិរីបុត្រជាព្រះឧបជានឹងស្ដេចយាងទៅនិមន្តទៅងឯលបសីស័កណាឲ្យព្រមពីព្រោះអំពើបាបដែលខ្លួនធ្វើមកពីជាតិមុនជាតិនឹង សាមណេរឯងអត់មានធ្វើបាបអីចឹងទេតែបាបតែធ្វើមកណាណាណាដោតចាប់រុយចាប់របោមយកមកដោតកកូតហើយឲ្យវាហើរលេងនឹងខ្សែអំបោះមេឃក្មេងលេងអញ្ចឹងហើយម៉ែហាមខាត់ទៅវាមិនឲ្យខ្ញុំដោតរួយដោតម៉ែឯង គាត់ដោតទូតតែឯងថាអញ្ចឹងអាហ្នឹងបានតែត្រូវបាបកម្មនៅហ្នឹងគេគេដោតបាទសាមណេរហ្នឹងដូចពាក្យលោកថាអញ្ចឹងណានៅឈើដោតហ្នឹងស្រោចស្រង់បានឃើញទេពុទ្ធិកាដែលធ្វើឲ្យឧត្តរសាមណេរនឹងឃើញសង្ខារធัวមិននៅក្នុងអំណាចជារបស់ទៅទេ ពីព្រោះអាស្រ័យបច្ច័យកើតឡើងកម្មបច្ច័យជាដើមហ្នឹងហើយឧបនិស្ស័យលោកមានសម្រាប់ព្រះរហັດព្រមទាំងរិទ្ធអភិញាគឺថាលោកហោះចេញពីឈើដើមហ្នឹងបានទៅណាហើយលោកអត់មានទោសអីទេក្នុងបច្ចុប្បន្នលោកអត់មានជាចោរអីទេតែដោយសារថាវាមានរឿងដែលគេស្អប់ លោក្នុងបច្ចុប្បន្នជាតិនឹងដែរក្នុងបច្ចុប្បន្នហ្នឹងគេចង់លើកូនឲ្យប៉ុន្តែអត់ព្រមយកកូនទេអញ្ចឹងទៅគេគុំអត់យកកូនគេមកបួសគេគុំទៅវាមានរឿងអញ្ចឹងទៅណាវាមានបាបកម្មវិជាតិមុនផងកម្មនឹងបានឱកាសឲ្យផលពេលនឹងទៅ ហ្នឹងវានៅមានឱកាសស្រោចស្រង់អញ្ចឹងទៅធัวណាឱកាសស្រោចស្រង់តែពេលដែលកំពុងសបាយរីករាយហ្នឹងមិនមិនជឿគុណពធัวទេណាហ្នឹងណាចូលសាសនានេះសាសនានោះអីតាមតែសបាយសបាយអញ្ចឹងទៅគុណាដោយអត់បានដឹងគុណព្រះសម្មាសម្ពុទ្ធណា ប៉ុន្តែមើលពឹងអីបានអាសបាយសបាយហ្នឹងមកពេលមកមកគ្រាដែលផ្ការីកទៅប៉ុណ្ណឹងទេណាវាស្វិតសពូនទៅវានៅក្នុងធัวដែលព្រះអង្គសម្ដែងប្រាប់នឹងឯងចឹងណាធัวដែលព្រះអង្គសម្ដែងប្រាប់ហ្នឹងគឺយើងមកទៀងនៅក្នុងពគាថាណាប៉ុណ្ណាតែនឹងចង់បញ្ជាក់ឲ្យឃើញថាយោតាំង តថាបជានិតិនេះណាណាបុគ្គលណាបានបិណ្ឌច្បាស់នៅធัวនោះធัวនោះធัวដែលព្រះអង្គសម្ដែងឲ្យខ្ញុំកណាពយល់យត់ញោមអីបាញ់មិនហ្នឹងឲ្យដឹងថាធัวនោះគឺធัวដែលវាអត់ទៀងអញ្ចឹងវាអត់អាចឲ្យយើងទៅពឹងពាក់អាស្រ័យអីបានទេអានឹងអញ្ចឹងតាមដែលប្រពុតទ្រង់ណាតាមដែលប្រពុតព្រះអង្គ ទ្រង់បានសម្ដែងហើយគេណាហ្នឹងហើយយថាពុទ្ធេនៈទេសតាំងទេសតាំងហ្នឹងសម្ដែងណាហ្នឹងហើយហ្នឹងហើយតាមដែលព្រះអង្គទ្រង់បានត្រាស់សម្ដែងហើយយ៉ាងណាគឺយ៉ាងនឹងឯងចឹងទៅគឺថាអ្នកកម្មហាតេភវៈកញ្ចេបុគ្គលនោះ រមែងមិនប្រកម្មនៅភពឯណានេះមួយឡើយតណាគឺអតហាតៈហ្នឹងគឺការប្រកម្មណាណាអ្នកអ្នកបរិសេធហើយព្រះវាំងកញ្ចេហ្នឹងគឺភពភពណាមួយគឺណាឬក៏ភពណាណាភពតូចភពធំហ្នឹងគឺអត់មានសេចក្តីប្រកម្មទេឲ្យតែបានដឹងធัวដែលព្រះអង្គសម្ដែងហ្នឹងណា ប្រកម្មទៅតតែឃើញថាជាទីពឹងជាឥឡូវរំពឹងអីមើលកូនហំចិញ្ចឹមមក7 8ដល់10ឆ្នាំកណាដែលស្រឡាញ់ស្មើដើមទ្រូងណារត់តែស្រឡាញ់ឡើងទៅពេលដែលកូនពេញវ័យហើយរូបស្អាតទៀតណា ជាមុខជាមាត់ជាកិត្តិយសនៅក្នុងគ្រួសារទៀតណាកូនអ្នកតូចអ្នកធំណាក៏ស្រឡាញ់ណាកូនដែលមើលមុខមន្ត្រីកហបតីពរាជាក៏ស្រឡាញ់ដល់អញ្ចឹងទៅវាមានមុខមានមាត់ក្នុងសង្គមដោយសារតែកូនរមុំស្អាតនឹងអញ្ចឹងទៅគណា ប៉ុន្តែគ្រោះថ្នាក់កើតឡើងកូននឹងក៏បាត់បង់ជីវិតណាឬក៏ណាគេដណ្ដឹងព្រមលើកឲ្យគេហើយស្រាប់តែកូននឹងស្រឡាញ់បរោះរតីរត់ទៅបាត់ទៅខ្វះអីមកកដោណាដោយការបង្ខំចិត្តកូនអី ដឹងថាកូននឹងស្រឡាញ់ឯនេះដល់មិនមិនពេញចិត្តមិនឲ្យឯក្មេងក្មេងស្រឡាញ់ទៅវាមិនបាននឹកដល់គុណម៉ែឪអីចឹងទៅវាយកតែអំណាចកិលេសគ្នាគ្នាឯងហ្នឹងវារត់ទៅអីចឹងទៅណាមើលឥឡូវយើងយើងខំអីទៀតបើដើមទ្រូងយើងប៉ុណ្ណឹងប៉ុណ្ណឹងហើយវានៅតែ រំពឹងមិនបានណាវាត្រឡប់ទៅជាទុកទុកភ្លាមភ្លាមតែយើងអត់បានគិតថាវាមានចិត្តកើតឡើងអញ្ចឹងបានថាបើប្រប៉ុណ្ណឹងវាសង្ឃឹមវាពឹងមិនបានទៅហើយតែលោកនេះយើងគិតសង្ឃឹមអីបានបើជាសត្វជាឈាមជាខ្លួនយើងជាជីវិតយើងឯងមិនបានទៅហើយហ្នឹង អាហ្នឹងខ្ញុំត្រូវតែលើកឧទាហរណ៍ឲ្យឃើញថាភពនឹងដែលមិនគួរចាប់ប្រកម្មហ្នឹងគឺអ្នកកន្តហាតេហ្នឹងគឺចឹងចឹងព្រវះកិច្ចគណាចឹងបានជាមានកាលដែលរត់ទៅបួសណោះណាទៅបួសផ្សេងផ្សេងដូចជាជាអង្គុកៈអីអីចឹងដែលឃើញថា ភពនេះមិនគួរឲ្យចាប់ប្រកាន់ទេសុតតតាំងវៈអយោគុលៈណាអយោគុលៈគឺដុំដែកណាវៈហ្នឹងគឺដូចណាអយោគុលៈហ្នឹងដុំដែកសុតតាំងតតាំងហ្នឹងវាក្តៅណាណាហើយសុហ្នឹងគឺវាក្តៅវាក្តៅមែនទេសុហ្នឹងយើងប្រែទៅល្អហើយប៉ុន្តែក្នុងទីនេះវាក្តៅល្អអថាថាលោកបញ្យល់ថា ដុំដៃអញ្ចឹងដុតដោយភ្លើងពេញមួយថ្ងៃហើយអញ្ចឹងគឺថាវាសុកបាក់បាំងដៅមែនទេអញ្ចឹងគឺណាមិនអាចទៅចាប់ដុំដៃនឹងទេអញ្ចឹងឯងទៅដៅអញ្ចឹងវាមានរឿងអញ្ចឹងណាបណ្ណាឲ្យខ្ញុំណាយកណារឿងរ៉ាវរបស់ជាអង្គុកៈហ្នឹងមក មកអានប៉ុន្តែជាគាថារបស់នាងចាប៉ាទេជាប្រពន្ធទេឡែងខ្លះឈ្មោះនាងឆាវ៉ានាងតែមួយទេប៉ុន្តែឡែងខ្លះដាក់ឈ្មោះនាងឆាវ៉ាហើយនៅក្នុងបតិរិយគាថានេះឈ្មោះចាប៉ាណាក្រណយោមកអានផ្សំសេចក្តីណាហ្នឹងហើយ នៅពេលដែលឧបការជីវៈនឹងទៅបួសណាហើយនាងនឹងទៅបោឲ្យមកវិញដល់ទៅពីនោះអត់មកក៏ផ្ដាំឲ្យថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ តាមដែលធ្លាប់បានឬគុណព្រះអង្គមកហើយនឹងតាមដែលមានឧបនិស្ស័យហើយប៉ុណ្ណឹងហើយមិនមិនអស់នឹកមិនអស់នឹកប្តីណាទុកទុកកូនណាទុកកូន support ណាជាមួយនឹងម៉ែឪចឹងទៅក៏ទៅពោះក្នុងសំណាក់ភិក្ខុនីតាមតាមដីហើយជាយាម នៅក្នុងវិបស្សនាញាណបានសម្រេចព្រះរហ័តទៅក្រោយមកនឹករលឹករឿងរ៉ាវដែលដែលឧបកៈជាប្តីធ្លាប់ថាយ៉ាងម៉េចខ្លួនឯងនឹងតបតទៅយ៉ាងម៉េចប៉ុណ្ណឹងគឺពោលពោលប្រវត្តិរឿងរ៉ាវទាំងអស់ហ្នឹងចឹងគឺណានៅពេលដែលសម្រាប់ព្រះរហ័តហើយហ្នឹងណាណាបានទៅជាពធិរីគាថាហ្នឹង ណាស់នៅពេលដែលឧបកៈនឹងទៅពុះហើយណាហើយខ្លួនឯងតាមទៅនឹងណាខ្លួនឯងតាមទៅដែលឧបកៈនឹងចេញទៅពុះហ្នឹងតាមដើរតាមទៅហ្នឹងណាហើយចាប់ដើមឡើង ព្រះនាងចាបាភេរីហ្នឹងគឺពោលពាក្យរបស់ឧបកៈហ្នឹងជាមុននៅពេលដែលនាងហ្នឹងតាមទៅហ្នឹងថាកាលពីដើមខ្ញុំមានដៃកាន់ដំបងឥឡូវនេះខ្ញុំនោះឯងជាព្រានមរិទ្ធមិនអាចបានដល់នៅត្រើយគឺព្រះនិព្វានព្រោះសេចក្តីប្រាថ្នាគឺតណ្ហាព្រោះភពគឺកាមនិងទិដ្ឋិដ៏ខ្លាំងក្លា នាងចាបាស្មាននៅខ្ញុំថាជាមនុស្សសវឹងជ្រុកទៅលួងកូនខ្ញុំកាត់ចំណងគឺកិលេសរបស់នាងចាបាហើយទៅបួសម្ដងទៀតណាលើមុនហ្នឹងបួសម្ដងហើយណាជាអាជីវៈហើយទៅឧបការជីវៈ ហើយជួបព្រះរាមាសុភាក្នុងដំណើរដែលព្រះអង្គទ្រង់ស្ដេចយាងអំពីរូបវេលាស្ដានិគមចេញអំពីអច្ចបាននិក្រោតឆ្លងស្ទឹងនៃរញ្ញរាទៅទិសខាងលិចកាន់ព្រៃសិបត្តនៈមកទេយវ័នហ្នឹងរវាងផ្លូវហ្នឹងជួបឧបកតឧបការជីវៈហ្នឹងទីដល់ឃើញទៅក៏សួរថាណាអ្នកហ្នឹងបួស ជាមួយនឹងដណ្ដាឬក៏ដណ្ដាជាគ្រូអ្នកអីអីចឹងទៅគ្រូអ្នកនឹងសំដែងថាម៉េចសួរណាបានព្រះអង្គត្រាស់ថាព្រះអង្គនឹងអត់មានគ្រូអាចារ្យទេណាឈ្មោះអនន្តជាអ្នកជាអ្នកត្រាស់ដឹងដោយខ្លួនឯងអស់នៅអសវៈកិលេសតណ្ហារៀបរាប់ហោហែពីព្រះអង្គចឹងទៅកើតដីជ្រះថ្លាដែរទាំងណា ស័យមិនទាន់បាទពោះមិនទាន់អីទេណាហ្នឹងក៏បែរចេញពីព្រះរាមាសុភាណាហើយទៅកាន់លំនៅឋានមួយក្បែរតកូលព្រាមដែលជាឪពុកនាងចាប៉ាហ្នឹងណាត្រង់អ្នកនឹកថាអូណាប្រសាទណៈនេះឈ្មោះអនន្តជាជីអ្នក ហ្នឹងហើយហើយព្រះអង្គក៏ផ្ដាំដែរមានការអីថ្ងៃក្រោយមករស់តថាគតមកណាតថាគតនឹងជាសម្លាញ់របស់នេះនឹងព្រះអង្គអនុគ្រោះហ្នឹងអនុគ្រោះព្រះអង្គជ្រាបឧបនិស្ស័យហើយស្រេចណាដល់ទៅពេលមួយឪពុកនាងចាប៉ានឹងត្រូវចេញនៅប្រហែលថ្ងៃ ទៅរកសត្វរកព្រៃហ្នឹងជាមួយបងបងប្រុសប្រុសនាងមានបងប្រុសប្រុសណាហើយຕົកឲ្យនាងនឹងឯងនៅណាហ្នឹងហើយຕົកឲ្យនាងនៅដើម្បីទំនុកបំរុងព្រះអរហន្តរបស់យើងផ្ដាំអញ្ចឹងណាហើយនាងចាតាហ្នឹងស្អាតណាស់ក្នុងព្រះអត្តកថាហ្នឹងលោករៀបរាប់ ពីលំអរបស់នាងចាប៉ាហ្នឹងនាងចាប៉ាហ្នឹងក៏ប្រកាសខ្លួនឯងពីលំអរបស់រូបហ្នឹងដែរដល់ទៅចឹងឧបការជីវៈមកបានតែម្ដងនឹងឯងដែលនាងចាប៉ានឹងទំនុកម្រងបាយទឹកទៅណាធ្វើកម្មយកនៅនិមិត្តរបស់នាងចាប៉ានឹងបានក៏កើតរាគៈគ្រប់សង្កត់ចិត្ត ណាលេបបាយមិនរួចណាទៅដេកទទូ7ថ្ងៃទៅអត់បាយអត់បាយ7ថ្ងៃណាហើយដល់ទៅឪមកវិញសួរកូនថាមានទំនុកបំរុងព្រះរហន្តយើងទេនាងនឹងថាអូយលោកចាស់ឃើញនិមន្តមកបានតែមួយថ្ងៃទេឪអត់ឃើញមកទៀតទេចឹងឪនឹងក៏ទៅវឹក ទៅដល់ឯណោះដេកទទូទៅចាប់ជើងរួនទៅគ្រាន់តែកំរើកដឹងថាអត់តាន់ងាប់ប៉ណ្ណឹងឯងអត់និយាយអីទេអីឪនឹងបវារណាមកលោកម្ចាស់ត្រូវការអីគឺថាខ្ញុំគេទាំងអស់ណាថ្វាយទាំងអស់ថាមកដល់ឲ្យថាអញ្ចឹងខ្ញុំខ្ញុំត្រូវការនាងចាប៉ាដាក់ត្រង់មកមិនបាច់ អីច្រើនណាដល់កម្រិតហើយនិយាយត្រង់ត្រង់ដល់ណាដល់អញ្ចឹងឪក៏មិនដឹងថាម៉េចបាបណារួចហើយអញ្ចឹងបើត្រូវការនាងចាប៉ាទៅលោកម្ចាស់មកជាករារាហ្នឹងចេះធ្វើអីមានសិល្បៈអីអាត្មាមានតែបានទៅរៀនសិល្បៈអីចុះបើអត់ចេះសិល្បៈទេធ្វើម៉េចគ្រប់គ្រងផ្ទះបានអាត្មាចេះរែកសាច់ដែរដែរចឹងតែប៉ុណ្ណឹងបានអត់ចេះរែកសាច់ ណាអញ្ចឹងក៏យកទៅផ្ញើនៅនឹងមិត្តភ័ក្តិបានបានថ្ងៃមករៀបចំទៀតសម្បែងគ្រួសារហ្នឹងហើយក៏ឲ្យមកផ្ទះបកុលនាងចាតាហ្នឹងទៅណាហើយអាយុវាខុសគ្នាច្រើនណាណានាងចាតាហ្នឹងគឺនៅក្មេងទឹកតែពេញវ័យឯងនោះវា បួសធ្វើអាជីវៈយូរហើយដល់អញ្ចឹងទៅវាមិនសូវជាត្រូវគ្នាអីបានកូនមួយឈ្មោះសុផតនឹងឯងទៅសុផតដែល សម្រាប់ព្រះរហັດចុងក្រោយគេកាលដែលព្រះអង្គគង់ប្រជជននៅចិត្តនឹងបរិនិព្វាននៅនគរកុសលារាហ្នឹងសុផតហ្នឹងមកកើតជាមួយនឹងនាងចាបាហ្នឹងជាមួយនឹងឧបកៈនេះឯងបានតែកូនមួយមក មើលងាយប្តីនឹងវាកើតឡើងអញ្ចឹងតែវាអត់មានសិល្បៈអីសោះចិត្តរេចសាច់ហើយនឹងបក់រុយណាដល់អញ្ចឹងក៏ប្រពេកូននឹងឯងដែលដែលក្នុងពាក្យថានាងចាបាស្មាននៅខ្ញុំថាជាមនុស្សស្វឹងជ្រុកទៅលួងកូនលួងកូនថាកូននាងចាបាកូនឧបកាសឪអត់ចេះធ្វើអីទេចេះតែរេកសាច់ ថ្ងៃនឹងបក់លុយណាហ្នឹងហើយហើយឧបកៈហ្នឹងក៏ពោលថាណានាងនិយាយចឹងស្មានតែយើងនឹងចោលនាងមិនបានណាឯនោះដឹងថាអូត្រូវចំចំណុចហើយរឹតតែថែមឡើងទៀតណាដឹងថាឯនោះឈឺចិត្តណា រឹតតែថែមឡើងទៀតថែមឡើងទៀតអញ្ចឹងនាងចាបាហ្នឹងដែលបានព្រះរហັດហើយហ្នឹងពោលពាក្យហ្នឹងពោលពាក្យរបស់ឧបកៈហ្នឹងដោយខ្លួនបនាងខ្លួនឯងហ្នឹងពោលពាក្យហ្នឹងឧបកៈហ្នឹងលោកថាអញ្ចឹងណាយ៉ាប់ខ្ញុំទៅពោះទៀតណាឧបកៈគេថាយ៉ាប់ខ្ញុំទៅពោះទៀតណាហើយស្មានគេចេះតែសម្លុតយ៉ាងក៏ចេះតែប្រពេកូនក្នុងការ មើលងាយក្នុងការចំអកឲ្យប្តីនឹងឯងទៅណាដល់ចឹងឧបកៈនឹងថាហើយថាទៀតខ្ញុំមានចម្លាច់ឈ្មោះអនន្តជីអ្នកណាយកខ្ញុំទៅបួសអត់អត់បាន ទៅមកទៀតណាហ្នឹងឯងនាងចាប៉ាហ្នឹងស្អាតបណ្ណាហើយចន្ទូនហ្នឹងក៏មានហើយហ្នឹងក៏ខំចិត្តទៅរោគព្រះអនន្តជីអ្នកហ្នឹងឯងចឹងដល់ទៅទៅមែននាងនឹងតាមទៅណាហ្នឹងឯង មីកូនតាមទៅក៏បានពោលថាបបិទ្ធមហាវីរៈបរោះសូមអ្នកកំខឹងនឹងខ្ញុំបបិទ្ធមហាមុនីលើកលើកសើម្ដងនេះតោះចេះធ្វើអីសត្វមហាវីរៈបរោះសត្វមហាមុនីណាអ្នកកំខឹងនឹងខ្ញុំអីឡើយ ចឹងណាអាហ្នឹងហើយលោកប្រែទៅតាមបល័យហ្នឹងហើយសេចក្តីស្អាតមិនមានដល់បុគ្គលដែលមានសេចក្តីក្រោតទ្រួបសង្កត់ទេតបៈធัวនឹងមានមកពីណាបើអញ្ចឹងកំខឹងអីទៅខឹងខឹងទៅវាអត់មានសេចក្តីស្អាតទេណាតបៈធัวនឹងមានមកពីណាកំខឹងអី ណាបានឧបកៈពោលថាខ្ញុំនឹងកិច្ចចេញអំពីស្រុកនេលៈអ្នកណានឹងនៅក្នុងស្រុកនេលៈនេះបានបើពួកស្រីស្រីចងនៅសមណៈទាំងឡាយដែលរស់នៅដោយធัวដោយរូបនៃស្ត្រីនឹងពេលឧបកៈដែលខ្ញុំខ្ញុំមិននៅទេខ្ញុំទៅណាស្រុកនេលៈនេលៈ ចេញពីស្រុកនាលៈហ្នឹងទៅនាងចាបាក៏បានពោលតទៅថាមនាលបរោះខ្មៅមកទីដែលឧបកៈហ្នឹងក៏មានសម្បល់ខ្មៅណាខ្មៅហើយចាស់ទៀតហើយចឹងទៅវារូបមិនល្អណាហើយទៅនាងចាបាហ្នឹងគេរូបស្អាត អឺសាលាជេហ្នឹងរងភាពក្រំគ្រាផ្លូវចិត្តចឹងឥឡូវគេហៅថាបរោះខ្មៅមិញមហាវីរៈបរោះមហាមុនីឥឡូវគេហៅថាបរោះខ្មៅគេណាណាអាពាកសរសើរអាពាកលើកហ្នឹងមិញហ្នឹងបាត់ទៅបាត់ណាយកជាទីពឹងអីបានមើល ណាត្រឹមតែជាឈ្មោះណាតាមនៃមាត់មនុស្សលើសរសើរអីទៅហ្នឹងអឺណែបរោះខ្មៅសូមអ្នកអញ្ជើញមកសិនសុំត្រឡប់ទៅវិញសូមបរិភោគនៅកាមទាំងឡាយដោយក្នុងកាលមុនចប់ជន់ទាំងឡាយណាជាញាតរបស់ខ្ញុំខ្ញុំនឹងធ្វើជន់ទាំងនោះឲ្យលូកនៅក្នុងអំណាចរបស់អ្នកណា អាហ្នឹងគឺហៅឲ្យត្រឡប់មកវិញណាបានឧបកៈនឹងពោលតបថាមនាលនាងចាបានាងពោលនៅពាក្យនោះឲ្យមានចំណែក4អំពីពាក្យនេះក៏ដោយពាក្យនោះក៏បីជាពាក្យឆាតឆាយចំពោះតែបរោះដែលត្រេកអរនឹងនាងប៉ុណ្ណោះណាគឺថា ទោះជាពុកក៏ដោយម្ដាយក៏ដោយចាប៉ាខ្ញុំនេះក៏ដោយហើយនឹងកូនក៏ដោយគឺថាឲ្យលុះនៅក្នុងអំណាចអ្នកណានឹងឲ្យឲ្យតែឲ្យតែតាខ្មៅឯងមកវិញមកអាចឹងណាហ្នឹងហើយហើយបានឧបកៈហ្នឹងថា អត់មកទេហើយនាងមកតទៅទៀតណែបរោះខ្មៅហេតុអ្វីទៅអ្នកលះបង់ចោលខ្ញុំ ជាស្ត្រីមានរូបឆោមលាបសកលាបអវយវៈដោយក្លិនច័ន្ទក្រហមត្រួតត្រងនៅការសិកពស់ដ៏ឧត្តមគឺជាសម្ពុតដែលគេនាំមកពីដែនកាសី ជាស្ត្រីមានអវយវៈល្អដូចជាថ្នោតក្រមុំដែលរីកលើកពូលភ្នំឬដូចជាវัวគេសរីកហើយណាណាអត់ទោសឬដូចជាវัวកេះដែលរីកហើយឬដូចជាឈើច្រនៀងដែលរីកហើយនៅក្នុងទ្វីប ក្តារនឹងអានតាមលោកប្រែបល័យហ្នឹងម្បាក់ដែរណាម្បាក់ហ្នឹងដាក់ឈ្មោះដើមឈើហ្នឹងធ្វើជាភាសាបល័យហ្នឹងហើយតល់តែលោកនេះចេះបល័យមែនទេអញ្ចឹងណាហ្នឹងហើយណែរូបឆោមហ្នឹងគឺល្អលាបអវយវៈទៅដោយក្លិនច័ន្ទក្រហមណា ចឹងមើលទៅវាសាច់ឈាមហ្នឹងវាដូចមាសអញ្ចឹងហើយត្រួតត្រងនៅសម្ពុតដែលគេនាំពីដែនកាសីមកណាហើយមនុស្សមិនថាប្រុសស្រីទេតែជាពិសេសស្រីដែលស្អាតស្អាតនៅសម្ពុតស្លៀកសណ្ដប់អីហ្នឹងហើយតាប៉ុណ្ណាគេតុបតែងលួនត្រាមទៅដោយគ្រឿងស្លៀកពាក់ហ្នឹងហើយដល់ទៅសម្លៀកពាក់ហ្នឹងវាសម្ពុតហ្នឹងវាល្អ ណាអាហ្នឹងក៏គេលើកឡើងឲ្យឃើញថាវាស្អាតអញ្ចឹងណាដូចជាដើមឈើដែលមានផ្ការីកណាដែលកំពុងតែរីកស្រស់តកាលនៅលើពពូលភ្នំអីអញ្ចឹងឬក៏ដូចជាដើមឈើប្រចាំទ្វីបចង់បញ្ជាក់ឲ្យឃើញថាវាសំខាន់ណាស់ណាណា បានឧបកៈនឹងពោលទៅថាព្រាមសត្វស្លាបប្រាថ្នាចាប់សត្វស្លាបយ៉ាងណានាងនឹងទៀតទៀនយើងដោយរូបដែលស្អិតស្អាងយ៉ាងនោះពុំបានដែរនឹងមិនអាចយករូបដែលរៀបរាប់មកនឹងមកមកចាប់យើងទៅវិញបានទេណាកុំឲ្យដូចជាព្រាម បាក់សីប្រាថ្នានៅប្រាថ្នាចាប់នៅបាក់សីចាប់យើងមិនបានទេបានយ៉ាងនឹងថាទៀតថាណែបរោះខ្មៅហេតុអ្វីទៅអ្នកលះបង់ចោលនៅផ្លែអីផ្លែគឺកោណាផ្លែគឺតូនព្រោះព្រោះបល័យដាក់ដល់ផ្លែអញ្ចឹងណា ហ្នឹងហើយគឺកូនចឹងណាបតៈផលាំងបលែងបតៈផលាំងហ្នឹងហើយតែបរោះខ្មៅហេតុអ្វីទៅអ្នកលះបង់ចោលនៅផ្លែគឺកូនខ្ញុំដែលអ្នកបង្កើតនេះផងលះបង់នៅខ្ញុំដែលជាស្ត្រី មានកូនប្រកបដូច្នោះផងអាហ្នឹងហើយចំណុចខ្សោយប្រុសប្រុសទី1 ប្រត្រឹមតែប្រពន្ធទៅមានអីទៅមានកូនហើយហ្នឹងគឺអាណិតកូនហើយណាមួយណាគឺវាដាច់មេត្តាអីអីចឹងទៅបង្កើតកូនហើយអត់នៅមើលអត់នៅចិញ្ចឹមណាហ្នឹងគឺទោះជាមានរឿងខឹងអីនឹងយ៉ាងណាចង់រត់ចោលក៏រត់មិនរួចដែរណាវាជាប់ចំណងខ្លាំងអាហ្នឹងឯងនឹងលើក ចំណុចកន្លែងនឹងមកទាំងលើកពីនេះលើកពីនោះហើយវាដឹងថាចំណុចខ្សោយបរោះវានៅក្នុងរឿងហ្នឹងណារឿងរូបសម្រស់របស់តត្រីអីអីហ្នឹងឯងចឹងចំណុចខ្សោយសត្រីនៅលើសម្ដីបរោះចំណុចខ្សោយបរោះនៅលើសម្រស់នារីឥឡូវលើកសម្រស់មកចាប់ ឧបកៈអត់បានលើកយកកូនមកណាកូននេះមានដឹងអីជាសត្វជាឈាមមើលណាណាណែបរោះខ្មៅណាហេតុអ្វីទើបអ្នកលះបង់ចោលនៅផ្លែគឺកូនណាតែឯងធ្វើឲ្យមានផ្លែហើយចង់ចោលអីកូនដែលអ្នកបានបង្កើតហើយនេះ ហើយលះបង់ខ្ញុំដែលជាស្ត្រីមានកូនអត់អញ្ចឹងកូននេះអានឹងខ្ញុំថែមណាហើយបានជាឧបកៈនឹងបានឆ្លើយតបទៅវិញថា មហាវីរៈបរោះទាំងឡាយ ដែលមានប្រាជ្ញាតែងលះបង់នៅកូនទាំងឡាយទាំងពួកញាតទាំងទ្រពហើយពោះដូចជាដំរីដ៏ប្រសើរទៅដាច់នៅចំណងហើយគិតចេញទៅនេះលោកលើកពីមហាវីរៈបរោះពិតពិតណាពិតពិតដែលមានប្រាជ្ញាតែងលះបង់ណាឥឡូវនាងនឹងដាក់ប៉ុណ្ណឹងហើយនៅតែមិនបានទៀត ថែមទៀតណាអញ្ចឹងអញ្ចឹងខ្ញុំខ្ញុំបៀតបៀននៅកូននេះណាឥឡូវខ្ញុំនឹងបៀតបៀននៅកូនរបស់អ្នកដោយតម្បងឬក៏ផ្ដិចដោយកញ្ចក់បើមិនចឹងទេខ្ញុំបោកលើផែនដីអ្នកមិនដល់ទៅការយំស្ដាយចំពោះកូនទេឬណាអាហ្នឹងវាធម្មតាថា ទៅធ្វើអីចឹងចឹងណាមិនបាច់បួសក៏បានទេចឹងហ្នឹងហើយអាហ្នឹងបើបើខ្សោយណាខ្សោយហ្នឹងហើយដល់ចឹងឧបកៈហ្នឹងស្ដីឲ្យនាងនឹងដែរស្ដីថាណែស្ត្រីអក្រក់ណាចង់និយាយទៅលើអំពើដែលធ្វើហ្នឹងវាអំពើអាក្រក់ ណាហ្នឹងឯងជានាងហ្នឹងគិតថាបើទៅចោលកូនហើយຕົកកូនដៃបោកឲ្យងាប់ទៅណាតែគិតថាដូចគ្នាទេមួយទៅបួសចោលហើយមួយបោកឲ្យងាប់ហ្នឹងតែទៅខុសគ្នាមួយទៅបួសវាផ្សេងដោយចិត្តផ្សេងហើយមួយបោកឲ្យងាប់វាចិត្តបាបចិត្តអាក្រក់ទៅណាគិតមិនដល់ថាដូចគ្នាណាតែថាទៅបួសទៅអីហ្នឹងថាអាក្រក់អីហ្នឹងមែនទេពីព្រោះចិត្តបាបវាផ្សេងគ្នា ណាដោយតែព្រះពុទ្ធអង្គទ្រង់ស្ដេចជាងទៅបួសអីអីចោលព្រះរាហុលអីអីហ្នឹងគឺទីបំផុតព្រះអង្គញ៉ាំព្រះរាហុលហ្នឹងឲ្យសម្រេចព្រះរហ័តពិសាការត្រាស់ដឹងរបស់ព្រះអង្គតែដូចជាណាឧបកៈដែលទៅបួសនេះអញ្ចឹងមិនមែនមិនមែនថាចោលកូននេះណាទីបំផុតជួយកូនដែលដែលឲ្យកូននឹកឃើញថា ឪទៅបួសហើយម៉ែទៅបួសទៀតចឹងនៅជាមួយនឹងជីតាណាចង់កលព្រះអង្គយូរហើយបើអត់តមានពេលពីព្រោះម៉ែឪទៅបួសតលតែពិតអតលតែពេលដែលព្រះអង្គចិត្តបរិនិព្វានហ្នឹងបានទៅជួបហ្នឹងគឺថាទីផុតសម្រាប់ព្រះរហ័តមើលមើលអាហ្នឹងឈ្មោះថា ឪពុកម្ដាយជួយកូនបាបក្នុងរឿងនឹងដែរតើចឹងណាបើថាវាមិនត្រង់ដោយចំទេក៏ដោយប្រយោលទៅតាមនឹងដែលឲ្យកូននឹងនឹកឃើញទៅតាមទន្លោបែឪចឹងជាអង្គគំរូមួយចឹងទៅណាវាខុសពីរឿងដែលទៅប្រព្រឹត្តអាក្រក់ផ្សេងៗណា សនាឬក៏ដូចជានាងនឹងថាអញ្ចឹងបោកកូនឲ្យងាប់អញ្ចឹងឧបកៈថាស្ត្រីបាបស្ត្រីអាក្រក់ណាមានកូនតូចរួចទៅថាបើទុកជានាងឲ្យកូនទៅសັບជាចោនិងឆ្កែជាចោក៏នាងញ៉ាំងយើងឲ្យត្រឡប់វិញមិនបានដែរណា បានថានាងនាងធ្វើអញ្ចឹងវាបាបប៉ុន្តែចំពោះយើងវិញអត់មានបាបអីជាមួយនាងទេណានាងធ្វើបាបតែខ្លួនឯងទេទោះឲ្យទៅឆ្លើយចោតស៊ីក៏យើងមិនត្រឡប់វិញដែរប៉ុន្តែបាបអត់មានប៉ះពាល់ដល់យើងទេអញ្ចឹងក្នុងសេចក្តីអញ្ចឹងណាណាហើយនាងហ្នឹងដល់ហាមផត់អត់បានអញ្ចឹងណាស៊ូស៊ូដល់កៅហ្នឹងទៅណាគេណា ណែបរោះខ្មៅណាហើយចុះឥឡូវនេះបើអ្នកនឹងទៅក្នុងទីណាគឺស្រុកណានិគមណានគរណារាជធានីណាក៏ទៅចុះណាកាលពីដើមយើងជាអ្នកមានពួកមិនមែនជាសាមណៈសម្គាល់ថាជាសាមណៈអានេះពាក្យរបស់ឧបកៈទាំងនាងហ្នឹង លៀងហ្នឹងតាមពិតអឺសួរទេណាអាតែកតទៅចុះនេះអានេះក្នុងវងកញ្ចក់គណាតាមពិតនាងនឹងសួរចង់ដឹងថាតើប្តីហ្នឹងទៅណាប៉ុន្តែអ្នកទៅក្នុងទីណាស្រុកណានិគមណានគរណារាជធានីណាពាក្យសួរទេណានឹងបានជាឧបកៈនឹងលោកឆ្លើយថាការពីដើមយើងជាអ្នកមានពួកមិនមែនជាសាមណៈ អានឹងនិយាយពីដើមណាណាពីមុនមកហ្នឹងជាឧបការជីវៈហ្នឹងសម្គាល់ថាជាសមណៈហើយចេញពីស្រុកទៅកាន់ស្រុកកាន់នគររាជនីមែនពិតព្រះសម្ពុទ្ធទ្រង់មានជោគអង្គនោះតែងសម្ដែងធัวប្រពុស័ព្ទដើម្បីលះបង់នៅសេចក្តីទុកទាំងពួងក្នុងទីចិត្តស្ទឹងនិរន្តរាខ្ញុំនឹងទៅ ក្នុងសំណាក់នៃព្រះសម្ពុទ្ធអង្គនោះព្រះអង្គនឹងជាគ្រូនៃខ្ញុំ ណានឹងបានប្រាប់អញ្ចឹងប្រាប់ ថាព្រះអង្គតែងតែសំដែងធัวប្រស័តដើម្បីលះបង់នៅសេចក្តី ទុកចំពោះចឹងណាហ្នឹងណាចឹងបាននាងចាបាហ្នឹងក៏បានផ្ដាំបានផ្ដាំថាឥឡូវនេះអ្នកក៏បីទូលរៀបរាប់អំពី កិច្ចថ្វាយបង្គំរបស់ខ្ញុំ ចំពោះព្រះលោកនាង ជាបុគ្គលដ៏ប្រសើររួចហើយធ្វើបតិសិនឧទ្ទិសនឹងតេកេណាកណាឧទ្ទិសនឹងតេកេណាណាផ្ដាំណាផ្ដាំដោយឧបនិស្ស័យមានឧបនិស្ស័យព្រះរហັດតែតែខ្លួនឯងហ្នឹង ទៅទៅលឺថាព្រះលោកនាថព្រះសមានភិយព្រះអង្គទ្រង់ត្រាស់សម្ដែងពធដើម្បីឲ្យសត្វលោកលះបង់នៅសេចក្តីទុកចំពោះអញ្ចឹងគឺទៅចាប់គុណពុទ្ធបានកណាមានឧបនិស្ស័យមកណាចឹងក៏ប្រដាំថាទៅស្វែងគុំព្រះអង្គឲ្យខ្ញុំផងណាដែលព្រះអង្គជាបុគ្គលដ៏ប្រសើរហើយធ្វើបតិសិនអត់ទឹកមកឲ្យខ្ញុំផង ដាំចឹងទៀតចឹងឧបកៈថានាងឲ្យយើងទៅវិញយើងអត់ទៅទេប៉ុន្តែបើឲ្យយើងទៅស្វែងគុំព្រះឲ្យយើងធ្វើបានណាណែនាងចាបានាងពលនៅពាក្យនោះយ៉ាងណាយើងក៏បីធ្វើបានយើងនឹងឲ្យនៅចំណែកប៉ុននោះ ឥឡូវនេះខ្ញុំនឹងទូលរៀបរាប់នៅកិច្ចថ្វាយបង្គំរបស់នាងចំពោះព្រះលោកនាថជាបុគ្គលដ៏ប្រសើរហើយធ្វើបតិសិនឧទ្ទិសទៅទេពិណាគឺឧទ្ទិសបុណ្យណាទៅដល់វត្តចេតពុនទៅដល់ទូលសួរវិខទាំងឡាយចឹងទៅព្រះអង្គព្រះអង្គជ្រាបថាឧបកៈនរោព្រះអង្គចឹងព្រះអង្គប្រដាំវិខទាំងឡាយថាបើមានអ្នកណាមកសួររយឈ្មោះអនន្តជីអ្នក អាហ្នឹងគឺរោតថាគាត់ហើយប្រាប់ឲ្យមកជួបតថាគាត់មកពិខុទាំងឡាយហ្នឹងទទួលពុទ្ធិកាកណាព្រះអង្គចឹងទៅកំពុងតែនិមន្តជាក្រមទៅទេឆាន់ត្រង់ហើយឧបកៈទៅទូលសួររោព្រះអង្គទៅបានប្រាប់ឲ្យទៅជួបព្រះអង្គទៅថ្វាយបង្គំព្រះអង្គរួចទៅថ្វាយបង្គំឲ្យនាងចាបាទៀតថ្វាយបង្គំ4ទិសពវេលជុំវិញព្រះអង្គហើយ ពោទូលព្រះអង្គពីនាងចាប៉ានឹងផ្ដាំឲ្យស្វែងគុំឲ្យឧទ្ទិសបុណ្យឲ្យដល់នាងណានឹងហើយព្រះអង្គទ្រង់នៅចឹងទៅហើយទូលសួរព្រះអង្គថាព្រះអង្គទ្រង់ជ្រាបខ្ញុំព្រះអង្គណាឬណាថាគាត់ដឹងចឹងទៅក៏សូមបួសអង្គបួសហើយព្រះរាមាភិយហ្នឹង ក៏ទ្រង់ត្រាស់ថាអ្នកចាស់ហើយអ្នកណាបុះអាចបំពេញកិច្ចក្នុងសាសនានេះបានឬថាខ្ញុំព្រះអង្គអាចពេញកិច្ចបានចាំទៅព្រះអង្គក៏ឲ្យជីខកម្អងនឹងឯងបំពុះទៅចឹងណាហ្នឹងហើយដល់ទៅពុះទៅក្នុងសេចក្តីនេះ ក៏មានដែរលំដាប់នោះឯងបរោះខ្មៅក៏ជៀសចេញអំពីទីនោះទៅ បរោះខ្មៅនោះក៏បានជួបនឹងព្រះសម្ពុទ្ធក្បែរស្ទឹងនិរញ្ញរាដែលកំពុងសំដែងនៅឧបាយនៃព្រះនិព្វានឈ្មោះអមតៈគឺទុកមួយហេតុកើតឡើងនៃទុកមួយ ការកន្លងនៃទុកមួយមគ្គប្រកបដោយអង្គ8ដល់ប្រសើរជាដំណើរទៅកម្មទីរលត់ទុកមួយ បរោះខ្មៅថ្វាយបង្គំនៅប្របាទទាំងឡាយរបស់ព្រះសម្ពុទ្ធនោះ ហើយធ្វើបតិសិនចំពោះព្រះអង្គឧទ្ទិសដល់នាងចាបាហើយក៏ចូលកាន់ភ្នោះណានឹងបានបួសព្យាយាមសម្រាប់អនាគានិផលចឹងហើយឧបកៈភិក្ខុនេះ អស់ជីវិតទៅបានទៅកើតនៅក្នុងសទ្ធាវៈឈ្មោះអវិហារទេវៈព្រំជន់ជន់ក្រោមរឿងអវិហារអតបាសទេសាសទេស័យអនិច្ចកាប៉ុណ្ណាអឺបុព្វសត្វឯក៏កើតនៅក្នុងអវិហារហ្នឹងក្រំតែឧបបាតិកៈកំណើតកើតឡើងព្រឹបប៉ុណ្ណឹងសម្រាប់ព្រះរហ័ត ដដែលឧបនិស្ស័យនៃព្រះរហ័តមានណាចឹងប៉ុណ្ណានឹងហើយបានក្នុងកម្ពីលោកព្រាបរອບព្រះអនាគាមីបុគ្គលដែលទៅកម្មសិទ្ធិវៈព្រំជន់អវិហាហើយនៅពេលដែលកើតឡើងនេះណាគឺបានសម្រេចព្រះរហ័តនឹងមាន7អង្គក្នុងនោះមានឧបកៈនឹងផងហើយមានបព្វសាតៈនឹងផងបានចុះកលព្រះអង្គដែរតា កណានឹងហើយដល់ទៅក្រោយមកនាងចាប៉ានឹងនឹកនឹកដីទុកកូននឹងមួយឪនឹងទៅណាក៏បានចេញទៅតាមដីពោះក្នុងសំណាក់ទីកណីក៏ព្យាយាមប្រត់ធัวទៅ បានពោលដល់វិជ្ជា3ខ្ញុំបានសម្រេចហើយពុទ្ធសាសនាខ្ញុំបានធ្វើហើយកណាសម្រេចព្រះរហ័តទៅបានពោលពាក្យទាំងអស់ដែលខ្លួនធ្លាប់តាមវឧបកៈនឹងឲ្យត្រឡប់មកវិញនឹងអត់អត់ត្រឡប់នឹងឯងអានឹងវាជួយសដោងទឹកទាំងចាបានឹងទៅទៀតណាទៅរកទីបំផុតទុកតែនៅក្នុងលោកនេះពេលវល់ពេលវល់មានទីបញ្ចប់អី ណាហើយសំដៅបានទាំងកូនប្រុសនឹងទៅទៀតណាសម្រាប់ព្រះរហັດក្រោយគេក្នុងការគង់ប្រជញ្ញនៅ របស់ព្រះអង្គតែ15រសាប្រកម្មទាញាបានមុនគេពីរអ្នកនឹងធ្លាប់ជាបងប្អូនបង្កើតពីជាតិមុនចឹងណាព្រះកម្មទាញាហើយនឹងព្រះសុផតនេះកូន ឧបកៈជាមួយនឹងនាងចាបាហ្នឹងអញ្ចឹងទាំង3អង្គហ្នឹងព្រះរហ័តទាំង3ណាត្រនៅឧបកៈហ្នឹងលោកសម្រាប់ព្រះរហ័តនៅឯសទ្ធាវាសជាប់អវិហាប៉ុណ្ណឹងទេចឹងប៉ុណ្ណាអញ្ចឹងបើតតាមអាយុនាងចាបាហើយនឹងសុផតនេះត្រូវបរិនិព្វានមុនឧបកៈហើយណាឧបកៈហ្នឹងអាយុនៅវែងក្នុងសទ្ធាវាស កណាប៉ុន្តែទោះជាយ៉ាងណាក៏វានៅចំពោះតែបញ្ញខណ្ឌហ្នឹងចឹងទៅមិនមានទុកសោកអីតាមផ្លូវចិត្តទេនឹងជីវិតនៅក្នុងព្រះមជ្ឈមយៈធម៌ណាយើងស្ដាប់ទៅណាដែលយើងដឹងខ្លួនថាពីរោគឬក៏ដឹងខ្លួនថាមានសេចក្តីសុខសบายគឺនៅត្រង់ដែល មានសង្ឃានុសតិនឹងឯងទៅនឹករលឹកឃើញជីវិតរបស់សន្តានៈដែលផុតចាករឿងរ៉ាវក្នុងជីវិតផុតចាកអំពីសេចក្តីទុក្ខកង្វល់ផុតអំពីអំណាចនៃអកុសលពីអំណាចនៃកិលេសអាហ្នឹងដែលយើងកម្មយកគុណនឹងមកជាអារម្មណ៍ទៅនាំឲ្យមានហិរិអតបៈនាំឲ្យមានក្តីជាយាមក្នុងកុសលធម៌ដឹងគុណដឹងគុណនៃ សិលសមាធិបញ្ញាដឹងគុណពុទ្ធសាសនាដឹងគុណព្រះបច្ចារិយធម៌អានឹងដែលយើងស្ដាប់ទៅគឺពីរោះដោយដោយសារមានចិត្តសន្តោចេញមកពេលដែលយើងស្ដាប់នឹងដែរមិនមែនចេះតែវិវក់អីទៅទេហើយក៏ដឹងថាមានទីពឹងមិនមែនដែលយើងនៅទុកនៅសោកនេះអត់មានទីពឹងទេ គ្រាន់តែយើងមិនតាន់បានសម្រេចតែយើងជាយាមដល់រតនត្រ័យដែលស្ដាប់ពធអប់រំទូលមានចិត្តឲ្យល្អខ្សែគប់ជាមួយសេចក្តីល្អរស់នៅជាមួយសេចក្តីល្អបណ្ណានឹងបានយើងបន្តសេចក្តីនៅក្នុងអឺសិភៅណាកតិធម៌នឹងតទៅទៀតចំណុចទី5អ្វីអ្វីទាំងអស់ដែលយើងរីករាយជាមួយ បើមិនបានលះបង់នៅបាបធัวក្នុងចិត្តយើងទេអ្វីៗទាំងអស់នោះសុទ្ធតែជាគ្រឿងញៀនគ្រឿងស្រវឹងនាំឲ្យស្វែងរកនាំឲ្យជាប់ជំពាក់និងនាំឲ្យកើតទុក្ខសោកសៅចំណុចទី6នៅពេលដែលយើងត្រេកអរនឹងការបានអ្វីមួយឧទាហរណ៍ថាបានផ្ទះធំស្អាតមួយយើងគួររលឹកដឹងថាតើយើងដែលជាអ្នកបាននោះគឺជាអ្វីទៅ សុំចេះតែត្រេកអរថាយើងបានផ្ទះឬបានរបស់នេះរបស់នោះដូចឆ្លប់ឡើយទី7បើយើងកើតស្រែងរមាស់ណាតើយើងគួរត្រេកអរនឹងចំក្រចកហើយទុកស្រែងឲ្យនៅរមាស់ក្រំអេះឬត្រូវបើថ្នាំកម្ចាត់បង់នៅរោគស្រែងនោះចោលចេញវិញណាហ្នឹង ញាតិញោមដឹងណាហ្នឹងមិនទុកស្រែងគ្រាន់អេះអីទេតែមែនតែពេលអេះទៅវាថារមាស់ស្រួលណាស់អេះអីចឹងទៅមែនប៉ុន្តែជាធម្មតាយើងតែតែរោគឆ្នាំលេបលេបអីចឹងទៅកំចាត់បងនៅរោគស្រែងហ្នឹងណាក្រីនេះគឺចង់បញ្ជាក់ថាបញ្ញកម្មកើតឡើងដូចជារោគស្រែងរមាស់អញ្ចឹង ដែលវាត្រូវការសពគ្រប់ទៅដោយសារបញ្ញខណ្ឌហ្នឹងចឹងណាបច្ច័យ4គឺគ្រឿងស្លៀកដណ្ដប់បាយទឹកផ្ទះសម្បែងឆ្នាំកែរោគនិងអ្វីអ្វីទៀតទាំងអស់ដែលសម្រាប់យកមកដោះស្រាយឲ្យបញ្ញខណ្ឌហ្នឹងបច្ច័យ4នេះដូចជាចុកកញ្ចក់ដែលសម្រាប់អេសតើគួរត្រេកអរនឹងបច្ច័យ4ឬក៏ត្រូវកំណត់ដឹងនៅបញ្ញខណ្ឌជាប្រយោជន៍ដល់ការមិនចាប់ប្រកាន់ថាជាខ្លួនយើង កំណត់បੰបញ្ញខੰមិនចាប់ប្រកាន់ថាជាយើងទេហើយការកំណត់បੰបញ្ញខੰហ្នឹងជាប្រយោជន៍ដល់ការអស់បញ្ញខੰទៅវិញវាដូចជាថាលាបថ្នាំឲ្យជាស្រ័យអញ្ចឹងណាហ្នឹងហើយបច្ច័យ4ដូចចំទៅចោអញ្ចឹងមើលយើងយើងអនឹងបច្ច័យ4បើអត់មានបញ្ញខੰកើតទេចាំបាច់ទេបច្ច័យ4ហ្នឹងមើលមើលអញ្ចឹងណាគឺណាសរុប គំនិតយល់ដឹងទាំង7ចំណុចខាងលើនេះមកគឺយើងត្រូវតែទទួលស្គាល់បុណ្យហើយខ្សែគប់ជាមួយនឹងបុណ្យត្រេកអរក្នុងការលះបង់នៅបាបកម្មនិងកិលេសតណ្ហាទាំងពួងដូចជាជាងកាត់សក់បានខ្សែគប់នឹងឧបាសក អនុមោទនាបុណ្យរបស់បាសកហើយបានឡើងកម្មសំពៅរតនៈផុតអំពីភ័យដល់ទៅសួស្ដីដូចឆ្នោះឯងសូមអនុមោទនាណាលោកខបតាចនិនដងខាពេ